ជំនឿដ៏គួរឲ្យខ្លាចអំឡុងពេលដង្ហែសពប្រជាជនខ្មែរយើងតាំងពីដើមមក រហូតដល់ពេលបច្ចុប្បន្ននេះមានទំនៀមទម្លាប់មួយនៅពេលមាននរណាម្នាក់ស្លាប់ច្បាស់ណាស់អ្នកស្រុករស់នៅក្នុងភូមិស្រុក តែងតែយកអាសាគ្នាទៅវិញទៅមកក្នុងគោលបំណងដើម្បីជួយរំលែកទុក្ខគ្រួសារនេះសពជាពិសេសនៅវេលាដ៏ក្រៀមក្រំនេះមនុស្សម្នាជាច្រើន អ្នកបានមកប្រមូលផ្ដុំគ្នាដង្ហែសពទៅទីបញ្ចុះឬបូជាជាដើមអ្វីដែលយើងតែងតែលើចេញពីមាត់ចាស់ចាស់ឬតាអាចារ្យបានប្រាប់ទៅកាន់អ្នកចូលរួមដង្ហែសពថា អំឡុងពេលដង្ហែ ហាមដាច់ខាតមិនឲ្យងាកក្រោយនោះទេតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើយើងងាកក្រោយនោះតាក់ទងទៅនឹងរឿងនេះ ភិក្ខុម៉ៅសុធារាដែលគង់នៅវត្តលើ ក្នុងខេត្តកំពតមានសង្ឃដីកាថា ជំនឿបែបនេះ ចាស់ចាស់បុរាណចង់ប្រាប់ថាកាលណាដែលយើង ដង្ហែសពគេពុំសូវឲ្យយើងងាកក្រោយនោះទេ ព្រោះអំឡុងពេលដែលដង្ហែសពទៅកន្លែងបញ្ចុះឬបូជាតែងតែមានពពួកអមនុស្សព្រាយបិសាចដើរតាមសពហើយ អំឡុងពេលដដែល នោះប្រសិនបើយើងរិស័យដាក់ពពួកអមនុស្សទាំងអស់នោះនឹងធ្វើការចាប់ ឬសន្ធុំយកប្រលឹងរបស់យើងភ្លាមដោយអាចបង្កឲ្យបាត់បង់ស្មារតីនិងឈានដល់ការបាត់បង់ជីវិតទៀតផងចាប់បុរាណគាត់ចង់និយាយប្រាប់យើងថា កាលណាដែលយើងដង្ហែសពគេមិនសូវឲ្យងាកក្រោយព្រោះកាលណាតែយើងដង្ហែអញ្ចឹងវាមានគេថាពួកអមនុស្សព្រៃបិសាចហ្នឹងវាដើរតាមសពនឹងទៅកន្លែងបូជាឬក៏ទៅកន្លែងបញ្ចុះអញ្ចឹងណាអញ្ចឹងទៅវាកាលណាតែយើងងាកទៅវានឹងអាចបើយើងរាសីអន់យីអូនយើងដាក់អរៈយើងជន់វានឹងអាចចាប់ពលឹងយើង វានឹងអាចចាប់ពលឹងយើងគេហៅថាបើខ្មែរហៅថាចាប់ពលឹងណាខ្មែរយើងគេតែតែនិយមហៅថាចាប់ពលឹងតែបើថាភាសាស៊ីជម្រឹកហៅថាវាសន្ធុំយើងយកយើងទៅវាអាចធ្វើឲ្យយើងបាត់បង់ស្មារតីឬក៏គ្រោះថ្នាក់ឬក៏ស្លាប់អីចឹងណាចំណែកឯលោកតាលី ជាអាចារ្យមួយរូបបានប្រាប់ឲ្យដឹងថាមូលហេតុដែលចាស់ចាស់ហាមមិនឲ្យងាកក្រោយបែបនេះ ដោយសារតែខ្លាចប្រលឹងនៃសពមិនព្រមចាកចេញពីលំនៅឋានរបស់ខ្លួនហើយប្រលឹងនៅតែវិលវល់រកកន្លែងទៅចាប់ជាតិមិនឃើញលោកតាបានបន្តថាមិនត្រឹមតែហាមនុស្សធំប៉ុណ្ណោះទេតែបើមានក្មេងៗចូលរួមដែរនោះគឺត្រូវយកខ្យូងមកគូសញ្ញាខ្វែងដើម្បីកុំឲ្យពួកគេដេកយល់សពឃើញខ្មោចមកឡងលោកតាបានបន្ថែមថាអំឡុងពេលដង្ហែសពនោះត្រូវតែមានមនុស្សបាច់លុយឬក្រដាស់ពណ៌មាសដោយនេះ តំណាងឲ្យប្រាក់ជូនចំពោះប្រលឹងខ្មោចដែលបានមកចូលរួមដង្ហែជាមួយយើង។ក្រៅពីការហាមិនឲ្យងាកក្រោយខ្មែរយើងនៅមានជំនឿដ៏គួរឲ្យខ្លាចជាច្រើនទៀតអំឡុងពេលដង្ហែសពដូចជា អ្នកឆុងឆ្នាំជាមួយសពមិនត្រូវ បានអនុញ្ញាតឲ្យចូលរួមដង្ហែនោះទេព្រោះគេជឿថាអាចនឹងនាំទុកដាក់ខ្លួននឹងការហាមដាច់ខាតមិនឲ្យដង្ហែនៅថ្ងៃអង្គារគេមានជំនឿថា នាំឲ្យប្រលឹងខ្មោចមិនអាចទៅចាប់ជាតិថ្មីបានព្រោះជាថ្ងៃរឹងអាចនាំទុកវេទនាដល់កូនចៅដែលកំពុងរស់រានមានជីវិត និងជាពិសេសក្រុមគ្រួសារនៃសពរកស៊ីមិនឡើងជាដើមក្បួនដង្ហែសពនេះទៀតសោតសុទ្ធសឹងតែមានរូបរាងសត្វចម្លែកផ្សេងផ្សេងពីគ្នា ដូចជារិទ្ធិសីជាដើមក្នុងគោលបំណងដើម្បីអូសនាំមុខដោយសន្និមត់ថា ពិធីដង្ហែសពពុំមែនធ្វើនៅលើដីឡើយ។